បាទខ្ញុំមើលបានមួយតង់ដែរតែខ្ញុំអត់អត់អត្ថាធិប្បាយខ្ញុំមើលមួយតង់ដែរខ្ញុំអត់អត្ថាធិប្បាយទេខាងខ្ញុំឡាយចូលក្នុង Telegram តិចដែរខ្ញុំតេសរូបភាពបាទខ្ញុំមើលសាច់បាល់ menu លេងរៀង press រៀង sharp បានមុតជាងក្រុម Liverpool យ៉ាងម៉េចនេះបាទខ្ញុំនិយាយពីការលេងយ៉ាងម៉េចនឹងតិចបាទហើយមិនរំពឹងថាឈ្នះ Liverpool ទេបើបើសិនជាលេងដូចពីប្រកួត អាការដើមរដូវកាលប៉ះជាមួយនឹង Brentford ប៉ះជាមួយនឹង Brighton លេខ2ប្រកួតអញ្ចឹងខ្ញុំគិតថាមិនឈ្នះ Liverpool ទេតែយុមិញនេះសាច់បាល់លេងប្លែកល្អជាង កាលពីលេងជាមួយ Brentford កាលពីលេងជាមួយនឹង Brighton ឬមកពីក្រុមឬមួយមកពីក្រុម Liverpool រៀងទម្រង់ធ្លាក់ដែរក៏មិនដឹងណាបាទប៉ុន្តែខ្ញុំមើលទៅប្លែកបងប្អូនមើលឃើញប្លែកអីយុមិញ យប់មិញនេះគឺ11អ្នកដំបូងគឺលោក Eric Ten Hag គាត់ប្រើប្រាស់ប្រព័ន្ធ4231ដែលមានអ្នកចាំទី David De Gea ខ្សែការពារមាន Varane ដក Harry Maguire ប្រធានក្រុមចេញ ការដក Maguire ចេញគឺមានការប្រែប្រួលណាបាទដក Maguire ចេញគឺមានការប្រែប្រួលតែម្ដងត្រូវទទួលស្គាល់បាទតំបន់ការពារកណ្ដាល Varane ជាមួយនឹង Lisandro Martinez លេងយប់មិញនេះអែមខ្លាំងមែនតើបាទ អញ្ចឹងបើសិនជាយើងឥឡូវនេះយើងបន្ទោសលោកថេនហាក៏អត់បានដែរគឺគាត់ពង្រាវហ្នឹងបាទគាត់ដាក់មកកៃអឺលេងពីប្រកួតងត់កើតឥឡូវដកចេញដាក់វ៉ារ៉ាន់ចូលដូចជាអែមជាងដូចជាល្អជាងដូចជាដូចជាមុំជាងហើយនឹងលីសាន់ដ្រូម៉ាតិណេសជំនាញខ្ញុំឲ្យបន្ទុក9មកដល់លេងល្អខ្លាំងលីសាន់ដ្រូជំនាញសាឡាធ្វើឲ្យអត់ចេញគាំងស្ដុកបានមកគ្រាប់បានទាំងពិបាកបាទជំនាញលីសាន់ដ្រូបិទណែនប៉េះតែម្ដងបាទ ហើយខាងឆ្វេងដាក់ Thare Malaysia ខាងស្ដាំ Dalot Dalot យ៉ាងម៉េចក៏លេងគ្រាន់បាដែរបាទបិទកីឡាករ Luis Diaz របស់ Liverpool ធ្វើឲ្យអត់កើតដែរណា Liverpool យ៉ាងម៉េចកៀងស្ទើរគ្រប់តំបន់ប្រហែលជាអឺតលេងចាញ់គេភាគច្រើនមកពី error ហើយបាទថាទាំងអស់គ្នាគឺរួមចំណែកលេងមិនល្អហ្មងបាទយើងអាចបន្តអ្នកណាបានទេបាទហើយបំរើការពីជាមួយនេះដាក់ដូចជា McTominay បាទ McTominay ជាមួយនឹង Eriksen ហឹម McTominay ជាមួយនឹង Eriksen ហើយអឺបាទហើយបំរើប្រយុទ្ធ Sancho Bruno Fernandes និង Anthony Elanga ប្រយុទ្ធប្រអប់គឺ Marcus Rashford អត់ដាក់ Ronaldo ទេបាទអត់ដាក់ Ronaldo ទេកីឡាករ3រូបថ្មីហ្នឹងគឺដាក់លេងទាំង3រូបតែម្ដងបាទអត់ដកទេដាក់លេងទាំង3រូបតែម្ដង ហើយផ្លែខាងលើគឺដករ៉ូណាល់ដូចេញឲ្យអង្គុយមើលដល់នាទី8ជាងទើបដាក់ចូលតែរ៉ូណាល់ដូខ្ញុំមើលទៅគាត់ដូចជាគាត់អត់ពិបាកចិត្តឬក៏គាត់អន់ចិត្តនឹងការមិនដាក់គាត់ឲ្យលេងទេបាទឃើញ Rashford អឺឃើញ Sancho ទាត់ចូលគាត់ដំបងគាត់អបអរសាទរដែរបាទគាត់ដូចជាត្រូវតែអញ្ចឹងបាទខ្ញុំនិយាយទៅគាត់ត្រូវតែអញ្ចឹងអត់ត្រូវអន់ចិត្តថាអេអញតួឯកអញត្រូវតែបានលេងមុន អញត្រូវតែបានលេងជំរឿទី1កុំគិតអញ្ចឹងដោយរ៉ុនដូជំនាញត្រូវហើយដើម្បីក្រុមអញ្ចឹងឲ្យគ្រូគាត់រាវមើលកុំឲ្យគាត់ជាសម្ពាធមួយសម្រាប់ក្រុមតតដាក់គាត់បានគាត់សុបាយចិត្តគាត់ចង់នៅកុំកុំធ្វើអញ្ចឹងបើសិនជាគាត់ជា legend របស់ club man គឺគាត់ត្រូវតែដូចជំនាញអញ្ចឹងពេញចិត្តក្នុងការអង្គុយមើលទោះបីជាគ្រូដាក់អង្គុយមើលក៏ដោយបាទអញ្ចឹងគ្រូវាមានសម្ពាធធំជាងយើងទៅទៀតដោយសារគាត់ទទួលខុសត្រូវ បាទបរាជ័យគឺគេរិះគន់ក្លឹបទាំងមូលមិនមែនរិះគន់កីឡាករមួយទេ បាទអញ្ចឹងឲ្យគាត់រាវឲ្យគាត់រើឲ្យគាត់ដាក់មើលថាអ្នកណាគេត្រូវជើងលេងកន្លែងណាកន្លែងណាដូចយើងមិញអញ្ចឹងយើងឃើញហ្នឹងរហូតដល់ Rashford លេងនៅបំរើបំរើស្លាប់ឆ្វេងហើយ Ronaldo ក្នុងប្រអប់ឥឡូវដករ Ronaldo ចេញដាក់ Rashford ក្នុងប្រអប់ដាក់ Elanga បំរើប្រយុទ្ធស្លាប់ឆ្វេងវិញហើយ Sancho បំរើប្រយុទ្ធស្លាប់ស្ដាំបំរើប្រយុទ្ធកណ្ដាលគឺ Bruno Fernandes បាទដូចមានប្រសិទ្ធភាព ហើយកីឡាករដែលល្អល្អជាងមិញណាខ្ញុំឲ្យបន្ទុកខ្ញុំនិយាយក្រុមមេញូមុនណាខ្ញុំនិយាយក្រុមមេញូមុនលីភូខ្ញុំនិយាយដែរខ្ញុំឲ្យបន្ទុកបាទគឺលីសាន់ដ្រូម៉ាទីណេស8បន្ទុកកន្លះឬក៏9បន្ទុកបណ្ដោយដែរបាទខ្ញុំនិយាយចឹងខ្ញុំនិយាយចឹងពីព្រោះលីសាន់ដ្រូម៉ាទីណេសយប់មិញបិទល្អណែនតាំងតាំងពើហ្មងបាទល្អមែនតើទទួលបានការរីកគុណការពីលេងជាមួយ Brentford បាទប៉ុន្តែយប់មិញនេះ គឺគាត់បានប្រើប្រាស់នៅភាព តែការលេងជាមួយ Brighton មាត់ដំបងណាការលេងជាមួយ Brighton មាត់ដំបងក៏គាត់លេងល្អដែរណាតែមួយ Brentford គាត់រៀងអែរបន្តិចតែយប់មិញនេះចាប់ដើមចូលទម្រង់ល្អវិញខ្ញុំមើល Martinez យប់មិញខ្ញុំមើលទៅស្តៀងការលេងរបស់ Sergio Ramos ការគាត់ ពងពេញខ្លាំងនៅរៀលបងប្អូនមើលឃើញអញ្ចឹងកពស់កពោហើយមៀតហើយនៅរបៀបលេង លីសាន់ដ្រូហាក់បីដូចជាលេងរាងកាចបន្តិចដូចជារ៉ាម៉ូសអញ្ចឹងគាត់លូកកប់កប់ខ្សែការពារកណ្ដាលគាត់ត្រូវតែអញ្ចឹងហើយបាទគាត់អត់អាចលឹបលោលឹបលោចិញ្ចោចិញ្ចោបានទេគាត់ត្រូវតែលេងមកកប់ហ្មងលីសាន់ដ្រូបាទបើសិនជាយើងលេងខ្សែការពារកណ្ដាលអារម្មណ៍លេងដូចលីសាន់ដ្រូខ្ញុំឲ្យពិន្ទុ10បាទមិនមែនថាអូគ្រប់ត្រូលកីឡាករលេងកាយធាក់ជើងគេប៉ុន្តែ កពស់គាត់មិនសូវខ្ពស់គឺគាត់បានអានឹងយងហើយបាទរំខានដៃគូប្រកួតមិនអោយបង្កើតឱកាសបានយប់មិញនេះគឺរំខានបាល់ឱកាសច្រើនរបស់លីវើពូលអីគេអឺអ៊ីលៀតអីហ្នឹងគឺធ្វើអត់ចាញ់ទេហើយអ៊ីលៀតស្ទើយប់មិញស្ទើលីវើពូលស្ទើបំរើកណ្ដាលបាទដាក់ Milner ដាក់ Elliot ដាក់អឺ Henderson បាទតែដោយសារតែ Liverpool លបួសទេណា Biketa អីលបួសបាទហើយ Thiago លបួស ហើយនោះនេះនឹងជាប់ការក្រហម3ប្រក3ប្រកួតបាទបំរាម3ប្រកួតបាទអរគុណសម្រាប់ 1K.9 បាទថ្ងៃនេះឡើងឡើងច្រើនយូរបាទអញ្ចឹងយើងឃើញម៉ាទីណេសគាត់បិទមួយអែមហ្មងបាទឆ្ងាញ់មែនតើម៉ាទីណេសជំនាញអត់មានអាណាឆ្ងាញ់ជាងម៉ាទីណេសហើយងាកទៅ David De Gea បាទងាកទៅ David De Gea David De Gea គាត់បំពេញភារកិច្ចក្នុងប្រអប់គ្រោះថ្នាក់មួយអែមទៀតជំនាញនេះជួយសង្គ្រោះបាល់ ដល់គ្រោះថ្នាក់បានច្រើនសាច់បាល់គ្រប់គ្រងលីវភូគ្រប់គ្រងបាល់បានច្រើនជាងមិនតែបាល់ counter attack Man U ធ្វើបានល្អជាង ការពីរឹងមាំជាងបាទលីវើពូលយ៉ាងមិញនេះគឺ error ស្ទើរគ្រប់តំបន់បាទខ្ញុំតិចទៀតខ្ញុំនិយាយពីតំបន់ error របស់ Liverpool បាទឥឡូវខ្ញុំនិយាយហេតុអីបាន menu លេងល្អជាងមិញផ្លែកខ្លាំងចេញពីការពីប្រកួតទី1ទី2ផ្លែកខ្លាំងហ្មងបាទសូម្បីតែ Eriksen យុគមិញហ្នឹងម៉ែចែកបាល់មកបាវហើយ free kick អីបាទអូអែមហួសបាទ Bruno អីក៏លេងរៀងសង់តង់ស៊ីសង្វាក់ជាមួយនឹង Elanga ជាមួយ Sancho Rashford អីដូចមានសន្ទុះអានឹងឯងបាទគេហៅថាស្មារតីក្រុមតិចគាត់លឺចូលខ្ញុំនិយាយអាទិត្យមុនរីកូនខ្លាំងពេកបងប្អូនខ្ញុំសូមខ្ញុំសូមនេះហើយបាទខ្ញុំសូមអភ័យទោសបើសិននិយាយប៉ះពាល់ដល់អារម្មណ៍បងប្អូនជាអ្នកគ្រប់គ្រងក្រុម menu ជាអ្នកគ្រប់គ្រងរបស់ក្រុមមេនយូពីអាទិត្យមុនអាទិត្យមុនមួយទៀតអីខ្ញុំកាន់កាន់តែអភ័យទោសមិនមែនហើយខ្ញុំបើបងប្អូនឲ្យខ្ញុំមកនិយាយវិភាគខ្ញុំនិយាយតែលើកជើងនិយាយតែគ្រប់គ្រងខ្ញុំអូឥឡូវថា fan menu ច្រើនខ្ញុំនិយាយឲ្យតែ fan menu ក្រុម menu លេងល្អខ្ញុំនិយាយ menu ច្រើនជាងក្រុមដតីបងប្អូនកាន់តែភ័យទោសប៉ុន្តែបើបងប្អូនបិទអត់ឲ្យខ្ញុំនិយាយការពិតខ្ញុំអត់ខ្ញុំអត់បាញ់និយាយក៏បានដែរ menu លេងល្អខ្ញុំថាលេងល្អ បើលេងមិនល្អពីដូចពីប្រកួតមុនបងប្អូនមើលចូលភ្នែកដែរខ្ញុំសួរបងប្អូនមើលចូលភ្នែកដែរហើយខ្ញុំទៅនិយាយតសានិយាយលើកយ៉ាងម៉េចហើយថែមទាំងអ្នកខ្លះគាត់ថាអឺបងសុំដូរឈ្មោះ page បងដាក់ឈ្មោះ page អឺបាទ menu talk show ទៅនិយាយ menu ច្រើនពេកខ្ញុំសួរគាត់ទៅគាត់វិញខ្ញុំថាយល់ថាបញ្ហាដែលកំពុងកើតមានឡើងគឺបញ្ហា menu អញ្ចឹងរឿង menu ត្រូវតែនិយាយច្រើនជាងគេវារឿងធម្មតាយើងទៅចំណែនស្អី ខ្ញុំឧទាហរណ៍ឲ្យបងប្អូនស្រួលយល់ឥឡូវយើងខ្ញុំជាអ្នកសារព័ត៌មានខ្ញុំទៅយកព័ត៌មាននៅផ្ទះមួយមួយលវែងមួយជួរហ្នឹងផ្ទះទី1ផ្ទះទី2គេជប់លៀងអបអសបាយផ្ទះទី3ផ្ទះទី4គេជប់លៀងអបសបាយផ្ទះទី5ឬក៏ផ្ទះទី6លេខភ្លើងឆេះផ្ទះភ្លើងកំពុងឆេះផ្ទះតើឲ្យខ្ញុំទៅសភាអាផ្ទះកំពុងសបាយឬមួយក៏ទៅទៅសម្ភាសទៅយកព័ត៌មានអាអាអាផ្ទះដែលកំពុងភ្លើងឆេះមែនយូវាដូចអញ្ចឹងគឺគ្នាវាកំពុងជួបទុក្ខ អីមកចំណែនរឿងឯងអត់ទៅនិយាយក្រុមផ្សេងទៀតខ្ញុំថាក្រុមផ្សេងតែខ្ញុំមិននិយាយសុបាយចិត្តទៅពីព្រោះវាអត់មានរឿងវាអត់សូវមានបញ្ហាវាអត់សូវមានរឿងអីដែលត្រូវដោះស្រាយមិនមែនញូគ្នាគេហៅថា disaster ទៅហើយហ្នឹងបាទហៅថាមហន្តរាយទៅហើយហ្នឹងយើងមិននិយាយមិនភាសាអង់គ្លេសគាត់ហៅថាអ្នកវិភាគនៅក្នុងអន្តរជាតិហៅថា disaster ណាហៅថាមហន្តរាយរបស់ក្លឹបបាទគ្នាពងជួបវិបត្តិហើយយើងមិននិយាយទៅធ្វើម៉េចខ្ញុំឲ្យទៅនិយាយក្រុមអីវិញបាទ បើអាសនលទម្រង់ល្អហើយណាតិចតិចនិយាយអាសនលដែររហូតទិញកីឡាករថ្មីសែមរ៉ាទម្រង់ល្អហើយអែមហើយបាន Gabriel Jesus បានកីឡាករពីរបីនាក់ Zinchenko អីមក Fabio Vieira មកល្អផងគេហើយកីឡាករមានស្រាប់សាកាគេលេងល្អខ្ញុំទៅនិយាយមិនបើគ្នាវាល្អហើយអូ Man City អីសិតកពូលកីឡាករហ្នឹងឲ្យទៅនិយាយគាត់ច្រើនមិនអាបើគាត់លេងកីឡាករល្អហើយធ្លាក់តម្រង់ អាហ្នឹងខ្ញុំនិយាយយុគនេះលីភូលខ្ញុំនិយាយណាខ្ញុំនិយាយទៀតខ្ញុំនិយាយលីភូលបន្តពីមែនយូរទៅខ្ញុំនិយាយលីភូលអញ្ចឹងខ្ញុំនិយាយតាមអញ្ចឹងក្រុមណាមានរឿងមកពីបញ្ហាអីហ្វេនគាត់មើលឃើញមិនខ្ញុំនិយាយអញ្ចឹងហើយខ្ញុំទៅនិយាយមិនក្រុមអត់រឿងតួយ៉ាងដូចអាសនលអាសនលឆ្នាំហ្នឹងសូម្បីតែគ្រូបង្វឹករបស់ក្រុមភ្លេចអីភ្លេចឈ្មោះគាត់គ្រូបង្វឹកអីគេគាត់ថាក្រុមអាសនលឆ្នាំហ្នឹងនឹងប្រជែងពាន គ្រូវឹកដេភូលោកយូហែនឃ្លូបបាទគាត់និយាយយ៉ាងម៉ងគាត់ថាគាត់ចេញសាច់បាល់អាសនលលេខ3ប្រកួតហ្នឹងគិតថាអាសនលនឹងអាចបញ្ចេញពានព្រីមលីកដល់ការហ្នឹងអញ្ចឹង fan អាសនលសប្បាយចិត្តទៅទៅអន់ចិត្តអីរឿងខ្ញុំទៅនិយាយមែនយូបើគ្នាពងកើតទុកឲ្យ fan ញូ fan យូគ្នាស្ដាប់ផងបាទយើងទៅយើងទៅចំណែនស្អីអាហ្នឹងខ្ញុំនិយាយនឹងគ្នាពងមានរឿងណាគ្នាមិនមែនសប្បាយទេហើយបើខ្ញុំអត់និយាយចប់ហើយបាទព្រោះគ្នាសប្បាយហើយពងពងពងល្អហើយបាទអមែនសិទ្ធី Arsenal បាទយើងឃើញណាបាទ Spurs ក៏ដូចជាគ្មានរឿងអីនិយាយដែរទិញបានកីឡាករចង់6 7នាក់លេងក៏អែមទទួលយកបានល្អទៀតបាទតិចទៀតក្រុមខ្ញុំត្រូវនិយាយ Man U ហើយ Liverpool Liverpool Man U បន្ទាប់ពីអន់ឥឡូវចូលមកល្អល្អក៏យើងនិយាយថាហេតុអីមកល្អតែក៏មិននិយាយច្រើនដែររឿងល្អបាទរឿងឡើងជើងឡើងជើងដោយសារអីបាទហើយបានចូលទៅក្រុម Chelsea Chelsea ក៏មានវិបត្តិហ៎ ខ្ញុំតមកអញ្ចឹង Chelsea ក៏មានវិបត្តិដែរបាទឥឡូវយើងបញ្ចប់ Man U អស់អញ្ចឹងខ្សែការពារខាងក្រោមជំនាញនេះអត់មាន បញ្ហាអ្នកចាំទីអត់មានបញ្ហាសិតតែធ្វើបានល្អទាំងអស់អញ្ចឹងបងប្អូនតែឃើញតែក្រុមដែលលេងល្អមិនមែនតែ Liverpool អត់ទេ Liverpool គ្រប់គ្រងសាច់បាល់ច្រើនណាស់តែគាត់ថាយុគមិញនេះ Man U រៀបកម្លាំងការពារនឹងត្រូវបាទខ្សែការពារកដាវ៉ារ៉ាន់ជាមួយ Lisandro Martinez ម៉ែអើយ ទៅដល់ណាទៅដល់នឹងហើយយូរហើយមិនដាក់លោកអើយលោកបាទទៅដាក់ស្អីគេទៅដាក់ Harry Maguire ដកគាត់ចេញ Harry Maguire ទៅចូលរូបទៅចូលរូបនៅក្នុងខ្លួនរបស់ Virgil van Dijk របស់ក្រុម Liverpool Virgil van Dijk ទៅជាស្កប់ទៅ ជាគាំងស្ដោកធ្វើអីលេងចេញ Sancho ញាក់ទាញទាត់គាត់ធ្វើប្រព័ន្ធដៃឯណាឈោមើលមុខបុតធ្វើមិនដឹងអត់មានសកម្មភាពអីសោះបាទ ឥឡូវ Harry Maguire ហ្នឹងយកមិញអង្គុយមើលហ្នឹងតែវិញ្ញាណ Maguire ទៅចូលរូបរបស់ Van Dijk របស់ Liverpool ធ្វើឲ្យខ្សែការពារ Van Dijk របស់ Liverpool ហ្នឹងកៀងស្ដោកហ្មងលេងដូចទឹកបិទអ្នកចាំទី Alisson ឈោពីមុខរារាំង Alisson មើលអត់ឃើញទេបាទណា Liverpool ឆ្នាំនេះដូចចង់យ៉ាប់ឲ្យចេញមករៀងធំក្លិនបាទចង់និយាយថាខ្ញុំប្រើពាក្យថាធំក្លិនរៀងចង់ធំក្លិនតិចតិចបាទអញ្ចឹង វើជាវ៉ាន់ដៃកសំទោខ្សែការពារមែនយូយមិញគឺល្អអ្នកចាំទីដងាជួយសង្គ្រោះបាល់ដែលគ្រោះថ្នាក់គាត់បានច្រើនណាស់អាបាល់ដែលសាឡាតែតចូលនឹងមិនសឹងទាំងមិនចូលផងបាទម្ដងមានចូលណាលើកទី2ហើយបើម៉ាទីណេសវិញម៉ែនឹងគាត់នឹងគាត់យមិញនឹងចូលរួមអេសូយសឺជីអូរ៉ាម៉ោសរ៉ាម៉ូសអង្ការថាសឺជីអូរ៉ាម៉ូសនៅនៅនៅពងពេញសាច់ហើយប្រហែលចូលរួមគាត់មិនដឹងតែលីសាន់ដ្រូម៉ាទីណេសនេះខ្ញុំមើលឃើញប្រវត្តិគាត់លេងអាសាអីលេងលេង លេងលូកអញ្ចឹងបាទលេងហ៊ានអញ្ចឹងហើយឡើងមកកាត់ច្បាស់អញ្ចឹងហ្មងអញ្ចឹងអាសង់ទីនឆ្នាំនេះបើសិនជាលីសាន់ដ្រូលេងបែបនេះរហូតរហូតដល់ World Cup ខ្ញុំហ៊ានធានាថាលីសាន់ដ្រូនឹងជាប់ជម្រើស11អ្នកដំបូងរបស់ក្រុមជម្រើសជាតិអាសង់ទីនមិនបាច់រើសអ្នកណាផ្សេងទេឲ្យលេងដូចជំនាញអញ្ចឹងមួយទៀតខ្សែការពាររបស់ Spurs Christian Romero បាទ Christian Romero ក៏ក៏អែមដែរបាទខ្សែការពារ Spurs ខ្សិតតាកាត់ដាច់ដាច់ផឹងផឹងហ្មងខ្សែការពារកណ្ដាល អាសង់ទីនខ្ញុំមើលឃើញខ្សែកាវាកដាលឆ្នាំនេះល្អពីរអ្នកនឹងខ្លាំងមែនតើបាទឆ្វេងស្ដាំខ្ញុំមិនទៅមិនទៅជាមើលឃើញទេតែកដាលអែមខ្លាំងណាស់បាទអាសង់ទីនបារាំងយកមិញគាត់លេងក៏ល្អដែរតែអត់ដល់ថាលីសាន់ដ្រូខ្លាំងដូចលីសាន់ដ្រូពេកទេណាបាទគាត់គាត់ល្អដែរតែគួរដាក់គាត់ជាមួយលីសាន់ដ្រូនឹងហើយ បាទយូរហើយមិនមិនដាក់បាទខ្ញុំឆ្ងល់ហើយយូរហើយមិនដាក់បាទសុកចិត្តដាក់មកហ្គាយអឺខ្លាចចិត្តគាត់ប្រឡងដៃធានក្រុម ចង់គាត់ឪប្រធានក្រុមក៏ដោយបើសិនជាគាត់លេងទៅបាល់ចេះតែចាញ់ចេះតែចាញ់ចេះតែចាញ់គាត់បិទអត់ច្បាស់គាត់ចៃអត់មានអត់មានព្រៀបយើងទៅដាក់គាត់ទៅតែលោកថិនហាក់យ៉ាងមិញគាត់ការសិតគាត់ជាគ្រូគាត់រាវ2 3ប្រកួតនេះគឺរាវឲ្យអស់សាច់ហ្មងឥឡូវខាស៊ីមេរ៉ូមកដល់ហើយបាទខាស៊ីមេរ៉ូមកដល់ហើយយុមិញអត់ទាន់បានចូលលេងទេអង្គុយមើលខាងលើហើយគាត់ក៏និយាយដែរថាគាត់បើសិនជាគាត់ជាអ្នកសម្រេចគាត់ចូលលេងយុមិញនឹងបណ្ដោយ បាទបើអ្វីអ្វីគ្រប់យ៉ាងគាត់ជាអ្នកសម្រេចគឺគាត់ចូលលេងយប់មិញហ្នឹងគាត់អត់ចាំបាច់ចាំស្អែកឬក៏ចាំចាំអាទិត្យក្រោយចាំអាទិត្យណាទៀតទេគឺគាត់ចូលលេងយប់មិញជាមួយលីវពូលហ្នឹងមកគាត់ឆ្លើយតបទៅនឹងការមកដល់របស់គាត់មានការជជែកមានការខ្សឹបសៀវថាគាត់មកដោយសារតែទឹកលុយដោយសារលុយប្រាក់ឈ្នួលច្រើនគាត់ថាបើសិនជាគាត់ចង់បានលុយច្រើនស្រឡាញ់លុយមែនគាត់មកតាំងពីយូរគាត់មិនមែនមកឥឡូវហ្នឹងទេព្រោះមែនយូរក៏ធ្លាប់បោះពាក្យបោះអីទៅគាត់ដែរគាត់មកតាំងពីយូរ បាទដោយសារគាត់គិតថាក្រុម Man U គឺជាក្រុមដែលធំមួយដែរនៅក្នុងអង់គ្លេសគាត់ថាក្រុមនេះវាជួបវិបត្តិដោះស្រាយអត់ទាន់ចេញ បាទអញ្ចឹងគាត់មកនេះគឺមកជួយបើសិនជាគាត់ជួយវិបត្តិ Man U បានគាត់ក៏ល្បីតទៅទៀតពីព្រោះគាត់បានជួយរៀលឲ្យឈ្នះពាន Champions League La Liga ជាច្រើនលើកច្រើនសាររួចមកហើយអានេះការនិយាយរបស់គាត់តែគាត់យើងអ្នកវិភាគយើងចេះមើលឃើញអូវ័យ30ឆ្នាំហើយយើងមិនអាចគាត់មិនអាចបិទមាត់អ្នកវិភាគបានទេទាំងខ្ញុំទាំងគេខ្ញុំវិភាគហើយថាគាត់ថាគាត់ ក្រុមមេនយូកំពុងមានរឿងមើលទៅដូចមិនតំណងមានតែកលាករចង់ចេញមិនក៏គាត់ចង់ចូលអញ្ចឹងគេអញ្ចឹងគេច្បាស់ណាស់មិនគេទៅរហោពាក់ព័ន្ធទៅនឹងរឿងគិតទៅរឿងគាត់បានលុយព្រោះ Man U ឲ្យមួយជា2គុណនឹងលុយនៅប្រាក់ខែនៅរៀល9លាន9លានអឺរ៉ូមក Man U Man U ឲ្យ8 10លានអឺរ៉ូបាទបើគាត់ឆ្លោយអញ្ចឹងថាមិនឆ្លាញ់លុយអាហ្នឹងក៏ជារឿងរបស់គាត់ តែលុយប្រាក់ខែគេឲ្យច្រើនមែនអាហ្នឹងធ្វើម៉េចក៏គេវិភាគថាបានលុយច្រើនក៏មិនខុសអី បាទអញ្ចឹងអ្នកវិភាគក៏មិនសូវជាខុសអីអ្នកដែលគាត់បុគ្គលកីឡាករផ្ទាល់គាត់មានសិទ្ធិការពារនៅការសម្រេចចិត្តរបស់គាត់ក៏មិនខុសអីមានបញ្ហាទេ